ពិបាកទទួលយកឪពុកទើបតែចែកឋានឥឡូវអតីតតារា model កេតសូរ៉ាដាច់ចិត្តសម្រាប់ខ្លួនចោល ម្ដាយទៀតដោយសារតែនេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនិងមិននឹកស្មានដល់នោះទេខណៈអតីតតារា model កេតសូរ៉ាដាច់ចិត្តបញ្ចប់ជីវិតរបស់ខ្លួនចោលម្ដាយនៅថ្ងៃទី21ខែកក្កដាឆ្នាំ2022 ធ្វើឲ្យមិត្តភ័ក្តិដឹងហើយបានត្រឹមតែសោកស្ដាយនោះគេមិនទាន់ដឹងនៅឡើយទេថាអតីតតារាម៉ូដែលរូបនេះបញ្ចប់ជីវិតដោយសារមូលហេតុអ្វីនោះប៉ុន្តែយ៉ាងណាមិត្តភ័ក្តិចិត្តដិតរបស់នាងបាននិយាយថាមូលហេតុដែលកេតសូរ៉ាដាច់ចិត្តសម្លាប់ខ្លួនបែបនេះដោយសារតែមានជំងឺ បាក់ទឹកចិត្តធ្ងន់ធ្ងរជាក់ស្ដែងក្រោយពេលកេតសូរ៉ាបាត់បង់ជីវិត មិត្តភ័ក្តិរបស់នាង បាន ត្រឹមតែលើកឡើងថារូបសម្រស់ស្រស់ស្អាត ទ្រព្យសម្បត្តិពេញបរិបូរណ៍មិនអាចយកឈ្នះជំងឺបាក់ទឹកចិត្តបានទេកុំមើងងាយជំងឺនេះឲ្យសោះជុំវិញរឿងនេះអ្វីដែលគួរឲ្យសង្វេគនោះសពថ្ងៃកេតសូរ៉ារស់នៅតែពីអ្នកម្ដាយប៉ុណ្ណោះខណៈឪពុករបស់នាងទើបតែបាត់បង់ជីវិតឥឡូវនាងបានបញ្ចប់ជីវិតខ្លួនឯងទៅទៀតទុកឲ្យម្ដាយនៅកណ្ដោចកណ្ដែងម្នាក់ឯងមិនដឹងជាយំទួញសោកយ៉ាងណានោះទេទើបតែបាត់បង់ប្តីហើយមកបាត់បង់កូនទៀតនោះ គួរបញ្ជាក់ថាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរគឺជាជំងឺផ្លូវចិត្តមួយក្នុងចំណោមជំងឺផ្លូវចិត្តឧស្សាហ៍កើតញឹកញាប់បំផុតជំងឺនេះបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងមិនថាអ្នកណាជាអ្នកណាអ្នកក្រក្មេងចាស់ប្រុសឬក៏ស្រីនោះឡើយចាស់សូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ